របស់សិទ្ធនេះហេតុដូចដែលមានផ្សាយប៉ុស្គីចោលលើដីវាមានតែត្រេស្លាមួយត្រាត់បាទយ៉ាប់តែជំរឿមើលតែគាត់អាចចាប់អាមុននេះជាប់ដែរទីគាត់ស្វាគមន៍មកដែរ game ទី1ជំនួស best of 2 Butterfly សំសពទៅជាមួយនឹងសិទ្ធនេះ game បាទ បាទចូលមកដំបូងជាមួយនឹងការស្វាគមន៍គ្នាអត់តមានឯការប៉ះគ្នាដូចគ្នាបងដែរនាទីដំបូងក៏យើងឃើញថាទាំងសងខាងមានការជួយបងគ្នាទៅវិញទៅមកបាទអញ្ចឹងព្រាបព្រាបជាមួយនឹងការឆ្នៃ spare និង emblem របស់ពួកគាត់ក៏ដូចមានអីដែលគួរឲ្យកត់សម្គាល់ដូចគ្នាផងដែរបាទគឺយើងឃើញជាមួយនឹង Brandon ពិតជា form ជាមួយនឹង role របស់គាត់ដែលជា role ថ្មី Golden ជាជំរឿថានឹងទៅជាណាជាមួយនឹង role ថ្មីរបស់ Batman នេះផងដែរបាទ ឃើញថាភាពនេះជាមួយនឹងការពួកគាត់សិតតែមានការ combo ទៅវិញទៅមកដូចគ្នាតែអ្វីដែលសំខាន់យើងចាំមើលទាំងអស់គ្នាជាមួយនឹង play style របស់គាត់តែអាចលេងសងតង់ស៊ីចម្លើគ្នាដូចនៅក្នុង stream គាត់បាទបាទចាយើងជំរឿការឆ្នៃ span និង emblem របស់សមាជិក City ភ្លាមៗអ្នកដែលមាននិស័យ per skill ចោលដើម្បីមានពី arrow ចូលទៅ knock ផ្ទុះជាមួយ emblem tank first blood ក៏មិនទាន់កាត់ឡើង Glockberg ប៉ុន្តែធ្វើគេអស់ស្មៃហៅ map គេអស់ស្មៃអត់អីទេចូលស្មៃមកឆ្មាមានស្មៃឆ្មានឹងស្មៃជាមួយនឹងសัตว์ចិត្តល្អនេះបានខណៈពេលដែលគ្នាប្រកាសហៅ map ថាមីចូលចូលអស់ស្មៃអូឆ្មាចូល my g ប្រហែលជាគាត់ចង់ទៅយក objective នៅលើវិញណាមួយជាមួយនឹងសัตว์ចិត្តល្អនឹងក៏ទៅបានលុយណាបាទខ្ញុំមិញ disable ហៅក្តាមមកយកបងគេអស់ស្មៃគេអស់ស្មៃឯងព្រោះខ្ញុំមិញក្រោយគេអស់ស្មៃអញ្ចឹងគាត់អាចចង់ស្មៃបាទតែប្រហែលគាត់គិតថា anime mistake early អាចនឹងអត់គ្រប់ damage ណាមួយបើគេចាប់គាត់បាន first blood អាចនឹងកាត់ឡើងអញ្ចឹងគាត់អត់ចង់មាន mistake ដូចគ្នា បាទចឹងជាមួយនឹងភេសជ្ជៈ Sting Sting គឺមានរសជាតិឈ្ងុយឆ្ងាញ់ជួយជំរុញថាមពលបានយ៉ាងឆាប់រហ័សដោយសារជាតិសំពីវីតាមីន B3 B6 និង B12 ក៏ដូចជា Jensen ជួយជំរុញថាមពលបានយ៉ាងឆាប់រហ័ស Sting គឺមានរសជាតិគឺមាន Sting ក្រហមឬ Strawberry មានរសជាតិឈ្ងុយឆ្ងាញ់ Sting លើរសជាតិ Jensen Sting ជីវិតប្រកបដោយភាពស្វាអញ្ចឹងអូអូ Third First Blood អាចកាត់ឡើងនៅក្នុងលើនេះជាមួយការនេះតាម White ចាក់ stand មួយជាប់ box pit ទៅ Grand Pro ជាមួយនឹង Batman សេកឈូតែ Midland ជាមួយការស្រវាយ2ទៅ1តែកោះចូល3មកក្នុងបន្ទះទាក់គេឲ្យ Messi First Blood ជាមួយនឹង Secret first blood បាត់ហើយបាទ first blood បានយកបានបាត់ហើយតែដាច់ទៅលើ six cap ដូចគ្នាផងដែរប៉ុន្តែអ្វីដែលសំខាន់គឺយើងបានឃើញទៅទៀត total ក៏មានការ spot ប៉ុន្តែអ្វីដែលសំខាន់មិនគឺចាប់ top 3ទៅ3នេះមានការ ចាស់កម្មភាពដាច់ពីខែបាទចឹងជាឃើញជាមួយនឹង flow lane របស់ Bond នេះខ្លះគឺគៀប goal lane ណាពេលគាត់ដឹងថា early គឺគាត់អាចធ្វើអីបានទេជាមួយនឹង team fight ថតដូចយ៉ាងណាវិញជាមួយនឹងខាងលើចូលទៅចាប់តាម CP ក្រោយមិនទាន់មកជើងមួយដូរមួយដែរទេជាមួយនឹង Beastman ដូរជាមួយនឹង Batman ស្តានមួយអត់មាន emblem តែងទូ LTM Pan Flick ក្លោះ Spot Flick ពតគេណាសម្ដែងក្នុងលីកគ្រប់វីដេអូណាត់ដែរតជាមួយនឹងខាងក្រៅសេលឆ្មារត់មិនរួចនោះទេបាទជាមួយនឹង scrim នៅក្នុង early game យកជាមួយនឹង total ដូរជាមួយនឹង trade មួយដែលគាត់អាចចំណេញជាងព្រោះដោយសារតែ សេរីនៅខាងលើគឺមានសៀលទឹកគាត់បានសៀលគាត់បានស៊ីឈៀកស៊ីសៀលហើយត្រូវជាសេរីនៅខាងលើធ្វើឲ្យសេដ្ឋកិច្ចរបស់ Golan របស់ខាងគឺសេដ្ឋកិច្ចនេះគឺបាក់ តែអ្វីដែលសំខាន់ក៏មានការបាត់បង់ជីវិតជាមួយនឹងសាលីឆ្មាដូចគ្នាផងដែរវ៉ាវសំខាន់ flow rate របស់សាឌីគឺគឺគ្មានការញើតជាមួយនឹងខ្លាច់បើនេះបន្តិចទេគាត់គាត់ចូលជាមួយនឹងហ្គេមរបស់គាត់បានល្អចូលទៅលួចជាមួយនឹងរបស់ Kill មួយតនពេលដែលគាត់ដឹងថាសាលីឆ្មានៅជាមួយនឹងរបស់ Kill ចុះស្មៃដូចប្រាវអូអូបើខំសុំប្រចាំងសាលីឆ្មា មួយជាមួយនឹងគាត់អត់មានបើខំទេបើ Kill ខំចូលជាមួយនឹង Michel ចូលចូល Magic this guy is a monster សាស្មៃតែបានទៅស្មៃយកជាមួយនឹងបៃតងតែប៉ុណ្ណោះចំណែកបើ Michel ចូលចូល Take it all ប៉ុន្តែអត់ទាន់ចប់ទេដូណាត់នៅខាងលើក៏មានការ rotation ដល់4 hero ប្រៅដាក់មួយចាក់ stand ដូណាត់សេជួយផងមានការ stand ទៅខាងក្រោយជាមួយនឹងការវាយ defense នៃចេញពីជាមួយនឹងការបណ្ដាពិសេសរបស់នេះដែរជីវិត2តោះនៃជីវិត2អត់មានអ្នកគាត់ទេមានតែជាមួយនឹងឡើងមកជីវិត2នេះក្នុងណែសំខាន់ក្រោមបាច់ខាងលើមកតាំងលើមីចូលមិនសេជួយតែដូណាត់ម្លេះជាមួយនឹងហូនក្នុងណែ stand ពីតាំងមិនទាន់ជាប់ដែរជាមួយនឹងជួនមួយនេះតាមឆ្កឹមម្ដាយចុងក្រោយជាមួយមីចូលបានជាមួយនឹង D7 បាទ D7 មិនគឺគាត់ bet on luck ខ្លាំងមែនតើជាមួយនឹងការចូលទៅក៏ចង់ knock ហើយក៏ចង់ទាត់ប៉ុន្តែជាប់ធួរបស់មីចូល ចូលធ្វើឲ្យវាចូលពេញ style មិនមកពុះមកដៃដាច់យកតែម្ដងបាទខាតច្រើនមែនតើប៉ុន្តែយើងក៏លេចទៅមើល rotation របស់ ATM មិនគឺ rotation វាយឡើងដល់ដល់លើចូលតែម្ដង បាទចឹងដោយសារតែគាត់បានឃ្លៀឡើងនៅខាងក្រោមបានមុនជឹងគឺគាត់មានពេលវេលាគ្រប់គ្រាន់សម្រាប់ការប្រភេទឡើងទៅលើជាមួយការជួយទីស្វ័យបាទចឹងសេដ្ឋកិច្ចព្រៀមព្រៀមប៉ូលីសគឺខុសគ្នាបន្តិចបន្តួចសម្រាប់អេសរ៉េតបាទគឺជាអ្នកយកបានដូចគ្នាបាទថាថតទី2នឹងមកដល់តែសេលីស្មាចង់ប្រឡេះសុយធីចឹងសិនតែអ្វីដែលអ្នកនេះចាប់រហោអូក្តារមិនមិនដែរមួយជើងប៉ៅខុសទិសបារ៉ាជាមួយនឹងមួយជើងរបស់ D7 ខុសដាល់ធម្មតាយកជាមួយនឹងសាហ្គានេះខ្ញុំមិនដែរព្រៀមព្រៀមអ្វីដែលយើងគួរចាប់អារម្មណ៍នៅពេលដែលយើងនឹកឃើញដាល់ជាមួយនឹង Hero Bankai យើងត្រូវនឹកឃើញទៅដល់2ទី1 skill ដាច់ប្រើចោលលើដីបានទី ពីជាមួយនឹង Chess ប៉ុន្តែ game នេះជាមួយនឹង Disa ការគាត់នឹងយក Emblem Chess ទេក៏ដូចជាមានចូលចូលគាត់យកស្មៃ Chess ដូចគ្នាអញ្ចឹងជាមួយថាការចាក់ Color Cell ឆ្មាលំបាកដែរទេនៅក្នុង game នេះហើយស្មៃដូចឆាប់បានទេមានចូលជាអ្នកយកបានដូចគ្នាផងដែរគណៈប្រទេសឆ្មាមិននៅថតថងទេ បាទថតថតពីរដងហើយដែលសាទីហ្គេមីងគាត់ control យកបានក៏ដូចជាមានការ invest ទាំង blue ទាំង red នៅក្នុង early game យកតែម្ដងជាមួយនឹងការលេង factory របស់មីចូចូបាទគឺមិនណយទេ បាទគឺចូល5ដល់បើយកតែម្ដងប៉ុន្តែអ្វីដែលសំខាន់បាទគឺយើងកលេចទៅមើលកូលីតគឺសឹងតែស្មើគ្នាខុសតែតាន់តិចម៉ាណយបាទ professional team គឺគ្រប់គ្រងជាមួយនឹង goal នៅក្នុង game បាននេះគ្នាដល់ early អត់មានការខុសគ្នាទេប៉ះគ្នាបន្តិចបន្តួច kill ខុសគ្នាទៅតែមួយ kill បើនៃ flash គាត់ចង់ដឹកដៃជាមួយនឹង donut ទៅកាន់ late game ជាមួយនឹង carry full damage late game អូ flow នេះគឺ game play ខាងលើតែ ADM តឹងដែរទេគណៈពេលតែគ្នាប្រកាសហៅ map ថា ADM ប្រយ័ត្នណាគេទៅពួនព្រាមព្រាម ADM ក៏បានដឹងក្នុងដែរពួននៅក្នុងស្មៅអាយ៉ាសាប្រៃគុំគៀលមួយហត់តាម3តោងគ្មានបញ្ហាក្នុងការបាយយក passive ពួនស្ដានមួយមួយបាយពួនតែម្ដងពួន stack បាច់រូបគៀដែរទេ and ប្រៃមិនខ្ចីឈឺ ADM ថាជាប្រាក់កណ្ដាលអាចបាយបាននេះគ្នា ADM ថាអីពួនបាយញ៉ាត់ដៃបាទណាមួយមិនគាត់អត់ចិត្តក្តៅទៀតបើសិនគាត់ចិត្តក្តៅមិនបានឆ្ញាំមិនចូលបាយដាច់តែគាត់ក៏អាចទៅវិញដូចគ្នាគាត់គិតថាអត់ចំណេះគាត់ ចូលទៅទៀតគោលគេឆៅឡើងបាទចុះគឺគាត់ឲ្យខ្វល់ប្លែងឲ្យគេ rotation នៅខាងលើ file យកគ្នាឡើងបានហើយគឺគាត់គ្នាគាត់ជំនះយកត្រេតនៅខាងក្រោមបាទជុំជាមួយនឹងការ rotation គឺទៅដល់ទៅបាយមួយមួយគាត់នៅតែអាចធ្វើការ communicate គ្នាបានល្អដូចគ្នាព្រាមព្រាមជាមួយនឹងបន្ទុកទៀតផងទៀតដែរ អេអេឌីសវ៉ែនពីនៅគ្រោះថ្នាក់មិញជាមួយនឹងកាមេរ៉ាស្វីមកអត់ទាន់តែយើងក៏បានដឹងឌីសវ៉ែនថាដឹងកន្លែងហ្នឹងមានស្មៅក៏ជួស្គីទី2ដើម្បីលោគេចឹងស្មៅហើយទៅអ្វីដែលគាត់គិតចឹងគឺគេប្រើស្គីចោលលេងចឹងព្រាបលៀមអ្វីដែលយើងបានឃើញគឺ Bonnie Flash យល់ច្បាស់ពី flow នៃ game នេះគឺគាត់គ្រាន់តែជូនជាមួយដូនណាន់ទៅកាន់ late game តែប៉ុណ្ណោះចំណែក ZD ព្យាយាមបំបែក game នេះត្រឹម early ប៉ុន្តែមើលទៅដូចជាមិនងាយស្រួលសម្រាប់សមាជិក ZD Gaming ចាដូចដែលបាននិយាយព្រាបលៀមចាំមើលថានឹងមានការពេល item make chess ដែរទេព្រោះអីដែលអាច chess ដាច់បង្កាយគឺមានតែ4មុខទេ spell chess emblem make chess គឺ ដូចជាទិញ item ឆេះនិងមួយទៀតគឺរោមឆេះអាសំដៅគឺ item តែងឆេះហមមកគោបាទបាទបាទបាទក្រៅពីពួនហ្នឹងគឺយើងផុងទៅលើ skill ដែលប្រើចោលលើដីគឺវាមិនមានទេនៅក្នុងក្រុមរបស់ Sati Gaming បាទការចាប់ទៅលើ Selichma លំបាកដែរទេនៅក្នុង game នេះគឺក៏សារការគាត់យក emblem ហ្នឹងដើម្បីគាត់ចាក់ បាទបាទព្រោះអេថាថាឥឡូវភ្លាមភ្លាមគឺថតថតទាំង3ដងគឺអត់មានការរត់អត់ជាមួយនឹងបើទីបើអីខ្លះនោះទេគាត់សុខចិត្តហ្គេមគាត់ចូលថតគាត់ចូលទៅវាយ team fight 5ស្មើមួយគេគាត់វាយឲ្យឈ្នះចឹងគាត់សុខចិត្តទៅរថេយកប៉ោវិញបាទចឹងគាត់ដឹងអ្វីដែលគាត់ត្រូវធ្វើគឺហ្គេមចូលនោះស៊ីមិនស្តាន់ defense raw មិនគាត់ damage ថែមជាមួយជីវិត2នាទី defense ថយចូលទៀតវិញធ្វើប្រងើយ flow របស់ burn មិនខ្ចីវាយរងចាំតែ late game តែប៉ុណ្ណោះបាទអញ្ចឹងគឺ flow មួយនេះគឺគាត់លេងលេង ទាំងចិត្តត្រជាក់ខ្លាំងមែនតើគឺគាត់អត់ចង់បកក team fight ទេព្រោះដោយសារគឺគាត់គាត់ចាអឺចាប់បាន start មួយអស់ពាក់កណ្ដាលមានការដាក់ធួនតដៃមិនទាន់ទេពី ADM បាទមកតង់ដាច់យកតែម្ដងមកជះណាមិនគាត់តែមកជះណា ទៅមកស្ដាល់មកចេះអាចទៅមកចឹងវាមានជួយអឺ threat បាទសិទ្ធិ gaming ទៅយកបានមួយ អាចនឹងយកបាន2ប៉ុនទៀតផងដែរ secret នៅខាងក្រោយឯងទេបាទដូចបាននិយាយលៀបលៀបបើខៀវនៅមកដល់យើងជាមួយជាមួយនឹងការហ្គេមរបស់សិទ្ធិក្នុងពេលដែលឆ្មាយើងមើលការលេងរបស់គាត់គាត់ដឹងថាបើខៀវគេយកហើយចឹងគាត់ក៏មកដូចខ្ញុំដែរសិទ្ធិខ្ញុំបញ្ចប់នឹងជាន់ game នេះត្រឹម early ប៉ុន្តែជាមួយជាមួយនឹងខ្លួនថ្មីដូចលេ level 10ទៅនៅ level 1អែមខុសគ្នាមកនេះបែកស្មៃប្រៅអូឆ្មាស្មៃមុនប៉ុន្តែជាមួយនឹងឆ្មានៅតាមជាមួយរបស់គេគាត់ 6ស្តានចេញមកពី6ដល់5ចិត្តវិទ្យាតាមចប់ដល់302វិទ្យា2តូនវិទ្យា2អត់ចូលមានដាច់ពីពេលគេប្រាក់ដល់ដើម្បីតាមពី AWP 3កវ៉េកវ៉ាត់ជាប់ដល់4នៅជាមួយការស្តានថែមដល់មួយទៀតនេះខ្មែរទួនទីស្បែតតែទៅបន្ទាប់ពីសាកានេះខ្មែរជាមួយការយកទៅលើ AWP តែ AWP តាមទឹកព្រះជាចាស់ Fight this guy មិនដែរទេជាមួយការចូលធាញគួនទីមកក្រោយវិញតែ AWP មិនខ្ចីបាច់ Team Fight មកប្រើបាត់បង់តែ D ស្បែតតែបន្តជាមួយនឹងការធាក់ប៉ុន្តែអ្វីដែលសំខាន់ជាមួយនឹងការបោក Ultimate របស់ Secret គឺពិតជា timing ខ្លាំងមែនតើគាត់ដឹងថាពេលដែលគេប្រះ អោលទីមកគឺហុកដៃទៅអោលទីមកគឺឃើញជាមួយនឹងសុយធីដល់តែលោតជន់ flick ទៅហើយមែនដោយតែការគិតរបស់គាត់ពេលតែគេលោតជន់ជន់ flick ទៅទៀតគាត់បាក់អោលទីដើម្បី ជួយសើគ្នាគាត់អ្វីដែលសំខាន់ពេលគេប្រហាទីគាត់ដឹងហើយប៉ុន្តែគាត់គាត់អត់ស្គៀនបាទបាទចឹងយល់មើលថាបើនឹងឲ្យឡតទី1ទៀតទៅគេដែរទេវិញខណៈពេលដែលមិញបើសិនជាមាន instant declare ខ្ញុំចង់ទៅសារទៅដល់ការលេងលាពូលាពូរបស់ ADM អញ្ចឹងគាត់យល់ពី100ពិន្ទុរបស់លាពូលាពូបានខ្លាំងមែនតើអាយ៉ាបោះមកទេគាត់ដឹងថាអត់ដាច់ហើយជាមួយ Tresla មានជាមួយនឹង Passive Damage Damage Reduction ពេញ35%នៅពេលដែលឈៀងរបស់គាត់ក្រោម40%ប៉ុន្តែអ្វីដែលយើងត្រូវចាំណាអាមរបស់ Amon បើសិន យើងដាក់មានអីយើងលោបមកចំម៉ាំងម៉ាំងស្តាន់តូស្តាន់មិនអាចចូលបានទេខ្ញុំមិនដែរដាក់ slow មួយវាយពីឆ្ងាយនេះគ្នាជាមួយនឹងឡតទី1មីនេះ Burn នៃ Flower ចង់បានទេតែហាក់ដូចជាតថ្លៃអេដាមថាអីខ្ញុំបើកមុខបានចូលមកគ្នាយើងជាមួយនឹងការវាយដូចព្រាមលៀមជាមួយនឹងឡតអត់ជិះតែកណ្ដាលនេះគ្នាតែយឺមក Flower របស់ Burn តែបងយកប៉មខំជាមួយនឹង Rover ក៏ដូចជា Golden របស់គាត់គាត់ប្រឡែងជាមួយនឹងឡតមីនេះឲ្យទៅ enemy នេះខ្ញុំមិនដែរមិនតែការកត់ទាំងការទៀតក្រោយនាទីទី12ក៏មានជាមួយនឹង Shield មកអាទៀតតតាច់ឡតជិះតែកណ្ដាលនេះខ្ញុំមិនដូចមកវារស្បៃអត់ទាន់ដល់ស្តាតមួយបានល្អគាត់ទីក៏អត់ដូចខ្ញុំមិនដែរ គាត់នេះ Farm ដកថយយ៉ាងសមត្ថភាពប្រកេតឡតឲ្យសិតឌីណាមួយមិនគាត់គាត់ចូលទៅស្លូស្លូដូចគេផងដែរបើសិនគាត់ស្មៃបានក៏ស្មៃបានទៅណាមួយឡតទី1គាត់គិតថាគាត់អាចនឹកពីពេលបានឯណាមួយក៏យើងឃើញដែរជាមួយនឹងមីនីម៉េបហ្នឹងឃើញដូណាល់ពងបុកប៉មខាងក្រោមយ៉ាអ្វីដែលសំខាន់មិញគាត់ចេះតែចូលច្រឡោប៉ុន្តែខ្ញុំចង់វិភាគបន្តិចដែលមកហ្នឹងខ្ញុំឃើញឃើញថាថៃបានសុយត្រីគាត់លោតអាល់ទីអត់ព្រោះដោយសារពេលដែលយើងដាស់ចំពេលដែល timing ដែលពេលដែលអាមុនដាក់អាល់ទីអាពេលចិត្តចូលអញ្ចឹងយើងលោតដាស់គឺខំម៉ាញ៉ៅកាន់ជាប់ឆ្លោះទី3ទៅលានទី3ឆ្វិត2ចេញមកទ្រាំពេលវេលា ងមកតអត់តដៃគ្នាជាមួយនឹងបេសឡាញបាននេះ Secret ខាងក្នុងដណ្ណាសូជាមួយនឹងសុយធីទៅវិញនេះខ្លួនឯងជាប់ធួនជាប់ម្ដាយទៅម្ដាយមកនេះគ្នាបណ្ដាខាងក្រោយដណ្ណាត់ Free Remake No one deny this don't not not បាយនឹងអស់ជាមួយនឹងការខ្លួនជាមួយ Rafa 3ទល់នឹង3 3ស្មើប៉ុន្តែ lot មិនទាន់ឃ្លាជាមួយនឹងការចូលទៅដល់ញោះគេជាមួយនឹង D7 ជាប់ធួនគ្មានបញ្ហាញាក់ញាក់មួយសិននេះខ្មែរជាមួយនឹងការដកថយមកឃ្លាជាមួយនឹង lot ទី1បាទពិតជាឆ្លាតមែនតើជាមួយនឹង flow play style របស់ Bird X Flash គាត់គិតថាបើសិនជាឲ្យសមាជិកគេនៅពេញអញ្ចឹងពេលតែគាត់តែគាត់ clear lot ហ្នឹងគឺគាត់ពិបាកនៅក្នុងការ clear ហើយគាត់នឹងអាច មកចិត្តថាពេលតែទី5 5ស្មើមកគេគាត់ប្រហែលជាអាចបើកដល់បាទគាត់ចិត្តអូស្ដាប់ជាប់ដល់បន្តទៅដល់ជំនឿការបាយទី7 free kill free kill ទៅលើទី7ដូចគ្នាប៉ុន្តែឡតទី1នៅតែអាចធ្វើការ clear បានជាមួយនឹងសមាជិករបស់ burn អីខ្លះដូចខ្ញុំបានវិភាគមុននឹងចាំបើសិន team 5 5អាចចាញ់គេប៉ុន្តែគាត់សុកចិត្តទៅញោះគេញោះចោះញោះឡាតបាត់2 បាទអញ្ចឹងសមាជិករបស់ខាង Team Celtic ក៏អត់មានឱកាសអាចបុកចរេះបាននោះទេអូអូជាមួយនឹង ZD ជាក្រុមដែលយើងមិនទាន់ឃើញថ្មីដៃប៉ុន្តែទោះបីជាណាក៏ដោយ roster មួយនេះគឺពិតច្បាយបានល្អទាញមកក្រោយនេះគ្នាផងដែរជាប់ជាមួយធួនធម្មតា clear ជាមួយនឹងប៉មផ្លូវកណ្ដាលនេះគ្នាជាមួយនឹងប៉មនឹងមិនចៃដាច់សមាជិក Burning Flash ទុកប៉មនេះគឺជាកេរដំណែលតែម្ដងមិនឲ្យវាយដាច់នោះទេបាទនិយាយទៅទី2មីនវាយដាច់ ប៉ុន្តែប៉មកដា Hero White ឲ្យដាច់មកនិយាយរួមទៅគឺប៉មទាំងអស់គឺប៉មកដាគឺសំខាន់ខ្លាំងជាងគេហ្មងបើសិនយើងដាច់ប៉មកដាមួយគឺគាត់មានគឺគេមានន័យថា enemy គឺគេគ្រប់គ្រងបានអា map ស្មៅកន្លែងបើយើងយកហ្មងបាទ ចុះគឺល្អមែនតើសម្រាប់សម្រាប់ពងខៀគឺលើសទៅលើខាង team board ឯក្លាប់តែ goal គឺខកទៀតតែមួយទេទេបាទជាមួយនឹង burn egg flash ចូលទៅហើយជួបជាមួយនឹង disvan តែឆ្មាអញនឹងកោះតែជាមួយយុទ្ធសាស្ត្រមីនេះចាំគាត់គេកុំឲ្យ record ឬក៏យ៉ាងណាជាមួយនឹងឆ្មាចាំកោះតែដូចគ្នាឆ្មាថាវាយហើយវាយហើយខ្ញុំចាំកោះតែវាយហើយព្រៀបលៀមជាមួយនឹងទីទី12ចិត្តផុតដូចគ្នាប៉មអស់ជាមួយនឹង shield ជះបដាឈាមមីនេះនេះក្នុងដែរឈុត team fight កាត់ឡើងសមាជិករបស់ burn egg flash disvan ចូលទៅគាត់គេកុំឲ្យ record end ឆ្មាដាក់លេខកោះតែ ភ្លាមភ្លាមជាមួយនឹងដាក់លេខថយទីក្នុងណាថាឯងចង់កោឲ្យម្ចាស់គេមកហើយបាទណាមួយហេរ៉ូគាត់ស្គាល់គាត់ពិបាករត់ដែរគាត់អូសុយធីតែបន្តក្បាលដាក់ទីគ្នាជាមួយទី3រដូវសិនទៅមកក្លោជាមួយដល់ដាក់ជាមួយវិញម៉ាជីយកមកខៀវហ្វ្រីទៅលើសាឌីគណៈពេលដល់ទី2កើតអត់មាន expert លេនដើម្បីបើកមកនោះទេបាទហេរ៉ូទៅគាត់ថាមិញតែគាត់ដឹងថាកន្លែងហ្នឹងគេគេអេឆ្មាមិនចឹងប្រៅមកតង់ដាច់បារ៉ាជាមួយនឹងការ surprise សមាជិករបស់សាឌីបើនៅក្នុងស្មៅធ្វើគុកកណ្ដាលឲ្យឆ្មា free free ជាមួយនឹង buff ដែរតែម្ដងអេដល់បុក ជាមួយនឹងផ្លិនក្រោមនេះគ្នាមួយអស់ Expert Island មួយអស់ជាមួយនឹង Hyper ប៉ុន្តែ4តូននឹងស្មាតមាន Hyper ស្មាតចាក់សាឌីស្ទុះវាយមួយនឹង Lord ទី2តែម្ដងបើកាច់ Fry ធុញនឹង Take ឲ្យ Hyper Slay to you គូសេលីឆ្មាអូអូម៉ាំងញ៉ៅក្នុងទាត់ចេញមកក្រៅដូចគ្នាស៊ីតែកបានដល់គ្នាអេតអោហប់13តង់ឲ្យប៉ាំងប៉ាំងប៉ាំងមួយជីវិតពីរក៏បានមកដល់ដូចគ្នាដល់មួយឈប់ស្មៃដល់ហើយប៉ើទៅទេជាមួយនឹងធីម5មួយនេះនេះខ្លួនដែរគវីគវីគួតអេតអស់ជាមកលេងបាយដល់ទីពីក្រៅពី Batman Free Remake ដល់ណាំក៏ Free Remake Batman ក៏ Free Remake ប៉ុន្តែឡតបានទៅលើតែគេចេះពូមួយប្រៅដែលលេថយដូចគ្នាមកដែរបើវាយប្រើចោះប្រើឡើងប៉ុន្តែកន្លែងមិញនេះគឺ ATM គាត់ឡាយរវល់ជាប់កាប់ player បាត់ហើយជាប់កាប់ enemy បាត់បានមើលឡតឯណាមួយបើសិនគាត់ចូលទៅកាប់ download ក៏គាត់នឹងអាចនឹងពិបាកដែរព្រោះដោយសារមីចចោលនៅគាត់មានស្មៃបាទអញ្ចឹង load នៅតែអាច secure យកបានពី City Gaming មិនអីបាទ Burn X Flash កំពុងតែជួបអឺ បញ្ហាអរិយវត្ថុដូចគ្នាមកដែរលត់ក៏គេយកបានបើក៏អត់មានអូហូ The Tom mistake may cost the game តើហើយជាមួយនឹង Disvan មិនចេះចប់ terrify ចប់តាមធួនមលៀនតង់ Disvan រេមិនរួចទីខ្មៅជីវិតពីរក៏បានជួយ Disvan ចេញពីគ្រោះមួយនេះគ្នាជាមួយនឹងការដំតានអត់មាន flick នេះគ្នាមកដែរកំបោដាក់ជាមួយនឹងជីវិតពីរតូននឹងជីវិតពីរ13តង់សូមជាប់ឆ្មាតែសុយធីម្ដាយទៅម្ដងពីររបស់ឆ្មាដែរដល់ណាត់ Free នេះមិនភូមួយប្រើនេះគ្នាមកក្រោយជាប់តាមជាមួយនឹង ADF ជាប់តាមជាប់4 stake and ប្រោតែនេះគ្នាមកដែរជាមួយនឹង Lord មិនទាន់ clear Go Super Minion ពេញមែកសមាជិកសាទីកំពុងធ្វើអ្វីចាប្រទះជើងប្រៅជាមួយនឹងសនសៀមអីហ្វមខាងលើសមាជិករបស់សាទីដល់ The Five Man Standing ឈុតវាយទះធ្វើមុខគ្នានឹងការឡើងនេះគ្នា Disavan ចូលទៅពាំងជាមួយ Remake ប៉ុន្តែ Minion ប៉ុន្តែ Super Minion គឺច្រើនដូចគ្នាដែរឈុតវាយទះព្រីមកដល់ Batman វាយទះយកដល់ Batman មកដៃចុងក្រោយជាមួយនឹងការវាយទះនេះសូវជាជំនឿជាមួយក្បាលទៅលើក្រោមសាទី Game ទី Gaming បានយកជ័យជំនះមុនទៅលើសិស្សច្បងធំ Burn 8 Floor អូជាក្រុមដែលគេស្បែកថាមិនគួរតែធ្វើបានល្អដល់ថ្នាក់នេះទេបន្តែជាមួយនឹងសានីនាំជ័យជំនះទៅលើសិស្សច្បងធំមួយ game មុននេះធ្វើឲ្យខ្ញុំនៅឃើញទៅដល់ Power Ranking ដែលចេញមកពី ZR